សីតុណ្ហភាពនៅក្នុងរដ្ឋមួយនៃប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតដែលគេអាចចំអិនសុទ្ធនៅក្រោមពន្លឺព្រះអាទិត្យបានប្រទេសឥណ្ឌាវីដេអូមួយដែលបង្ហាញថាគេអាចចំអិនសុទ្ធទានៅក្រោមពន្លឺព្រះអាទិត្យបាននោះត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Facebook និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌានិងនៅតាមបណ្ដាប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហារលកកម្ដៅ។ បើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយបានបញ្ជាក់ថាសកម្មភាពចំអិនសុទ្ធដោយប្រើពន្លឺព្រះអាទិត្យបានកើតឡើង នៅ ក្នុងរដ្ឋ West Bengal ស្ថិតនៅក្នុងភូមិខាងលិចនៃប្រទេសឥណ្ឌាដែលមានសីតុណ្ហភាព នៅទីនោះកើនឡើងរហូតដល់ជិត50អង្សាសេ កម្ដៅឡើងខ្លាំងបែបនេះបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វនិងរុក្ខជាតិសូមបង្កើនការប្រុងប្រយ័ត្ន។ ចានៅក្នុងប្រទេសឥណ្ឌាក្នុងរដ្ឋមួយកម្ដៅឡើងរហូតដល់46អង្សាសេឯណោះពិតជាមិនធម្មតាគ្រាន់តែគោះសុតមន់ឬក៏សុតទា ចំអិននៅក្រោមពន្លឺថ្ងៃក៏អាចឆ្អិនបានដែរពិតជាមិនធម្មតានោះទេ ហើយប៉ុន្មានថ្ងៃនេះប្រទេសយើងក៏កើនកម្ដៅគួរឲ្យកត់សម្គាល់ផងដែរនៅតំបន់ខ្លះមានរហូតដល់38ទៅ39អង្សាសេឯណោះដែលនេះគឺជាបញ្ហារលកកម្ដៅសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។